អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកនិយាយតាក់ទងទៅនឹងអូខេមុននឹងធ្វើមុននឹងធ្វើការទិញហេរ៉ូតើយើងគួរសម្រេចចិត្តថាទៅលេងនគរណាណាអូខេតាមពិតពេលបច្ចុប្បន្នអ្នកទាំងអស់គ្នាដឹងហើយ server ដែលប្រកួតប្រជែងនេះមាន2 server ទី1គឺ server របស់សបាយអ្នកទាំងអស់គ្នាតែងតែហៅថាអូខេ JX2 របស់សបាយណាហ្នឹងហើយហើយទី2គឺ Justice server Justice ហ្នឹងហើយ ជាទូទៅអ្នកទាំងអស់គ្នាតែងតែហៅថា justice equal to ហ្នឹងហើយតែมันសំខាន់ទេអ្វីសំខាន់ស្រួលហៅមួយណាយើងអាចហៅមួយនឹងបានណាអូខេអញ្ចឹងអឺមុននឹងចូលដល់ការ review តកតងទៅនឹងការសម្រេចចិត្តក្នុងការទិញ hero លេងនៅកូនណាឥឡូវខ្ញុំសូមបញ្ជាក់តិចដែរអឺអានេះជារឿងមួយ ដែលខ្ញុំរៀងអន់ចិត្តដែរអ្នកទាំងអស់គ្នាហ្នឹងហើយដោយសារមាន player ខ្លះខ្ញុំមិនដឹងថាគាត់គិតពីអីណាហ្នឹងហើយ គាត់ផ្ញើខ្ញុំជួយលក់ hero គាត់ផ្ញើខ្ញុំជួយលក់ hero នៅពេលដែលផ្ញើខ្ញុំជួយលក់ hero គាត់សិតតម្លៃមកមែនទេជាទូទៅខ្ញុំតែងតែឲ្យអ្នកទាំងអស់គ្នាសិតតម្លៃសិនហ្នឹងហើយហើយដល់ពេលដែលគាត់សិតតម្លៃមកខ្ញុំឧទាហរណ៍អឺឆាប់ខ្ញុំចាំតិចសុំ return hero មកសិនដោយសារពេលនៅកន្លែងនេះវារៀងកាំងខ្ញុំឧទាហរណ៍កន្លែងជាក់ស្ដែងអ្នកទាំងអស់គ្នាមើលខ្ញុំសង្ស័យប្រហែលទៅបើកមកវិញនៅបៃជីងដែរអើឈូសឹកចំកដាលនឹងដែរនេះមែនយើងហោះទៅក្រុងផ្សេងសិនអាដល់សុធី អាចនៅជូរសត្វក៏បានតែយើងទៅ e ចុះគេបែបនេះមកវាបែបនឹង slow យើង restart យើង return hero ម្សាទៀតទៅវាចូលវិញបានហើយអូខេអញ្ចឹងពេលបច្ចុប្បន្នអត់មាន hero លេងទេអូខេអ្នកនរខ្ញុំសល់តែ file PP នេះមួយទេទុកគ្រាន់តែឲ្យ team ចុះឡើងចុះឡើងតែប៉ុណ្្នឹងហើយហ្នឹងហើយ e-sat ខ្ញុំលក់អស់ហើយអឺហ្នឹងហើយអញ្ចឹងចូលសាច់រឿងយើងវិញ ជាទូទៅខ្ញុំដឹងថាអ្នកទាំងអស់នេះសិតតម្លៃមកអ្នកខ្លះសិតថ្លៃអ្នកខ្លះសិតថោកចឹងណាអ្នកខ្លះក៏គាត់សួរខ្ញុំរីកមិនថាអូខេជួយរីកមិនតម្លៃផងចឹងបើសិនជាករណីខ្ញុំរីកមិនតម្លៃឲ្យជួនកាលវាអាចតម្លៃស្មើទីផ្សារឬទៀតជាងទីផ្សារតិចទៅហ្នឹងហើយប៉ុន្តែ hero ខ្លះនៅពេលដែលគាត់សិតតម្លៃមករៀងខ្ពស់ពេកឲ្យខ្ញុំជួយផុសក៏ខ្ញុំអត់ផុសដែរហ្នឹងហើយ hero ខ្លះឧទាហរណ៍ដល់លេងពាក់មូនឲ្យមានបោកផងអាវក្បាលខោលេងសិតតម្លៃមក50ដុល្លារល្បាយប៉ែតហើយសួរមានអ្នកទិញទេ ហើយខ្ញុំមិនផុសទេនិយាយទៅដោយសារគេគាត់សិតមកខ្ពស់ពេកវាមិនអាចមានអ្នកតេញទេព្រោះយើងដឹងហើយនគរសន្តិភាពពេលបច្ចុប្បន្នណាក្បាលមូនខោមូនអាវមូនខ្ញុំអត់និយាយរឿងចែតហើយរឿងដាវអីទេណាហើយវាតម្លៃវាគឺតាមបាក់ដែរអញ្ចឹងអញ្ចឹងបើសិនលបាក់អាវក្បាលខោតម្លៃពេលបច្ចុប្បន្នខ្ទង់25អីទេ20 25អីហ្នឹងហ្នឹងហើយល្មមតម្លៃវាពេលបច្ចុប្បន្នអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងមួយទៀត នេះដូច hero នេះខ្ញុំឧទាហរណ៍ណាដូច hero នោះគាត់អង្គុយដាក់លក់តម្លៃ30ដុល្លារ hero នេះណាហើយដល់ពេលគាត់ផ្ញើខ្ញុំជួយផុសលក់គាត់ឲ្យខ្ញុំផុសលក់តម្លៃ40ខ្ញុំខ្ញុំអត់ដឹងថាគាត់គិតពីអីទេគាត់ចង់ឲ្យខ្ញុំផុសលក់ឲ្យខ្ពស់ហើយគាត់មកអង្គុយលក់ទៀបអញ្ចឹងវាធ្វើឲ្យខូចគេ ទី1វាខូចតម្លៃនៅក្នុង page របស់ខ្ញុំអញ្ចឹងបើសិនជាករណីបែបហ្នឹងគឺខ្ញុំអត់ផុសទេណាហើយជាទូទៅខ្ញុំប្រាប់អ្នកទាំងអស់ថាគ្រប់នគរទាំងអស់ភាគច្រើនគឺខ្ញុំតែងតែលេងអញ្ចឹងខ្ញុំអាច អាចអាចកលេចភ្នែកប៉ះអញ្ចឹងណាហេរ៉ូខ្លះតែហេរ៉ូខ្លះក៏ខ្ញុំមើលអត់ដែរប៉ុន្តែបើសិនជាកណៃខ្ញុំដឹងរឿងបែបហ្នឹងខ្ញុំនឹងធ្វើការ delete hero ចេញពី page របស់ខ្ញុំហើយណាហើយមនុស្សឬក៏អ្នកគាត់លេងម្នាក់ហ្នឹងណាបែរខ្ញុំជួយផុសទៀតទេថ្ងៃក្រោយខ្ញុំផុសហើយហ្នឹងហើយខ្ញុំអត់ផុសទេបើបើអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងថ្ងៃក្រោយគឺខ្ញុំអត់ជួយផុសទេបញ្ជាក់បន្តិចណាអូខេតោះឥឡូវកុំឲ្យបែករឿងឆ្ងាយផ្សេងពីហ្នឹងអញ្ចឹងពេលបច្ចុប្បន្ន ខ្ញុំធ្វើការ recommend ឲ្យហើយនគរដែលយើងអាចលេងនៅ server របស់ CX2 របស់សបាយបានហ្នឹងហើយទី1គឺនគរសន្តិភាពជានគរថ្មីហើយសួរថាអូខេលេងល្បែប្រហែលពេលបច្ចុប្បន្នមានល្បែ63ប៉ុន្តែល្បែធំមិនទាន់មានទេប៉ុន្តែបើអ្នកទាំងអស់នេះចូល World អូខេ World គឺនៅតែមានអ្នកដែលគាត់លេងហ្នឹងហើយទី2នគរអីគេអូខេនគរនេះនគរយើងតបនគររាជ ហ្នឹងហើយនគរនេះមានខ្លះប៉ុន្តែមិនច្រើនទេណាហើយលេខ3ខ្ញុំរីកមិនទៅនគរឧដុងហ្នឹងហើយឧដុងមានគ្នាលេងខ្លះប៉ុន្តែក៏មិនច្រើនដែរហើយនឹងនគរសបាយទី4ហ្នឹងហើយអញ្ចឹង4នគរនេះអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសលេងបានហើយបើលងវេកវិញរៀងតិចហ្នឹងហើយមិនជាច្រើនបានទេអញ្ចឹង3 4នគរដែលខ្ញុំរីកមិននេះអាចទិញបានហើយតម្លៃហាងឆេងវាតាមនគរអញ្ចឹងណាហ្នឹងហើយហើយចំពោះ server chastic អឺ ខ្ញុំមិនហ៊ានថារីកមិនអីលេងឬក៏មិនលេងទេអ្នកទាំងអស់អាចមើលពេលបច្ចុប្បន្នបានហ្នឹងហើយហើយយើងចង់ដឹងមានមនុស្សឬក៏មិនមានមនុស្សទី1គឺយើងអាចមើលនៅកន្លែងជូសិនមានគាត់អ្នកអង្គុយលក់ hero ច្រើនអត់បើតាមធម្មតាពេលដែលឈប់ដីគឺមានអ្នកលក់ច្រើនតែឥឡូវអ្នកអាចមើលខ្លួនឯងបានណាហើយលើទី2អ្នកទាំងអស់គ្នាមើលកន្លែង chat world នេះហ្នឹងហើយ chat world នេះ chat world បើសិនកាលណាមានមនុស្សលេងច្រើនវា chat world លេងច្រើនអញ្ចឹងណាហើយតម្លៃហាង chain hero ខ្ញុំអត់និយាយទេដោយសារ server justice នេះខ្ញុំអត់សូវជាច្បាស់រឿងហាង chain hero ទេ ប៉ុន្តែគាត់ថាតម្លៃពេលបច្ចុប្បន្នធាក់ថ្លៃខ្លាំងមែនទែនខ្ញុំគាត់អាចប្រាប់ប៉ុណ្្នឹងឧទាហរណ៍ Hero លក់20ដុល្លារយើងមើល item គាត់នេះ20ដុល្លារចែកអល់30បាត់ហ្នឹងហើយនេះចែកអល់30 Hero 20ដុល្លារនេះបើសិនជាកណ្ដីគាត់លក់រៀងធូរថ្លៃក៏អាចលក់ចេញបាត់ដែរប៉ុន្តែនេះតម្លៃ20នេះលក់អត់ចេញទេហ្នឹងហើយអញ្ចឹងអាចពិចារណាខ្លួនឯងហើយចំពោះពី server នេះបើសួរខ្ញុំលេងមួយណាអឺ server សបាយលេងមក server វារៀងកន្ត្រាក់តិច ហ្នឹងហើយទី2វាមានតាក់ជើងតាក់ដៃអញ្ចឹងណាប៉ុន្តែ server Jastic គឺมันមាន បញ្ហាទេពេលបច្ចុប្បន្ន server ដំណើរការល្អហើយមានការ manage PGM បានល្អហើយគាត់ថាអ្នកលេងរៀងបាត់ហ្នឹងហើយហើយចំពោះ server សបាយអ្នកលេងមានរហូតមូលហេតុអីបានជា server សបាយនៅតែមានមនុស្សលេងដោយសារសបាយវាជាលក្ខណៈក្រុមហ៊ុនហ្នឹងហើយវាជាលក្ខណៈក្រុមហ៊ុនអត់ដូច server Jastic ឬក៏ server អីផ្សេងផ្សេងដែលគាត់បើកលក្ខណៈថា បើយើងនិយាយសួរស្ដាប់ទៅខៅ family business ហ្នឹងហើយហើយបើអ្នកទាំងអស់នេះធ្លាប់រៀនបញ្ញាបត្រប្រហែលជាអ្នកទាំងអស់នេះដឹងហើយព្រោះពេលដែលខ្ញុំរៀនគេប្រាប់ថាអូខេអ្វីជា family business អ្វីជាអា business ទូទៅរបស់យើងហ្នឹងតែខ្ញុំរៀនយូរដែរខ្ញុំភ្លេចអស់ដែរហ្នឹងហើយប៉ុន្តែគាត់ថាវាមានហានិភ័យផ្សេងគ្នាអញ្ចឹងណាអូខេអ្នកទាំងអស់នេះអញ្ចឹងក្នុងការ recommend នគរខ្ញុំមាន4 5នគរហ្នឹងសម្រាប់ server JX2 អញ្ចឹងទី1គឺនគរសន្តិភាព ទី2នគររាជទី3ឧដុង្គទី4សបាយ ទី5លងវែកចឹងទៅហ្នឹងហើយចំពោះ server chastic អ្នកទាំងអស់គ្នាអាចព្យាយាមមើលខ្លួនឯងបានណាអូខេអរគុណហើយបើមានអីចង់ comment អាច comment ក្រោមបានអានេះខ្ញុំបញ្ជាក់តិចវាជាគំនិតរបស់ខ្ញុំទេហ្នឹងហើយវាមិនប្រកាសថាត្រូវទេ តែបើអ្នកទាំងអស់គ្នាគិតថាគំនិតខ្ញុំខុសអូខេអាចធ្វើតាមគំនិតអ្នកទាំងអស់គ្នាណាអូខេអរគុណបាយបាយ